ជាអស្ចារ្យអាយដាមបណ្ឌិតម៉ៅធុនិនដែលបានសម្របសម្រួលដោះស្រាយវិវាទដីធ្លី និងថវិកាជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានជោគជ័យហើយនាថ្ងៃទី22ខែមេសាឆ្នាំ2023នេះអាយដាមបណ្ឌិតម៉ៅធុនិនបានធ្វើការសម្របសម្រួលនិងដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានដោយជោគជ័យដោយទី1អ្នកដែលជំពាក់ធនាគារក្រុមហ៊ុនត្រូវតែធនារ៉ាប់រងសងធនាគារ ជំនួសបងប្អូនទាំងអស់និងដកប្លង់សងបងប្អូនវិញ ទី2ជំពាក់លុយត្រូវសងលុយវិញ ទី3ដីដែលបានទិញហើយ ត្រូវធ្វើប្លង់កម្មសិទ្ធិជូនប្រជាជនឲ្យបាន គ្រប់ចំនួន សង្ឃឹមថាក្រុមហ៊ុននឹងអនុវត្តទៅតាមការសន្យារបស់ខ្លួននៅចំពោះមុខអភិបាលខេត្ត